កណាខ្ញុំគួរតែនិយាយបន្តិចដើម្បីកុំឲ្យមានការប្រមាថមើលងាយនិងបំបីផ្ទៃក្នុងគណៈរដ្ឋមន្ត្រីដែលកន្លងទៅក៏បានកើតរឿងមួយដែលយើងមិនអាចអត់ហនបានតែតែសោះនោះគឺនៅត្រង់ថាហ៊ុនម៉ាណែតចុះហត្ថលេខាជំនួសឪពុកដើម្បីបញ្ចេញថវិកាទៅជួយដល់ប្រទេសទូគីរឿងនេះជាការបីបញ្ហាមិនមែនបញ្ហាហ៊ុនម៉ាណែតដោយឡែកទេតែជាការប្រមាថចំពោះរាជរដ្ឋាភិបាល នឹងបង្កើតការជឿមិនជឿទុកចិត្តគ្នានៅក្នុងរដ្ឋាភិបាលហើយខុសជាមួយនឹងច្បាប់ធិការយ៉ាងធ្ងន់ធ្ងរដែលយើងមិនអាចអត់ថយឲ្យបានអត់ថយបានទៀតនៅកម្ពុជាច្បាប់ធិការអនុញ្ញាតឲ្យសម្រាប់តែនយោបាយរដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីទេក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុទេអត់មានព្រះមហាក្សត្រក៏ព្រះអង្គមិនលូកប្រហោះមកដើម្បីចង្អុលការការវាប្រធានប្រតិភិប្រធានរដ្ឋភិក៏គ្មានសិទ្ធិដើម្បីលូកប្រជាទៅលើការចំណាយចាយវាមានសិទ្ធិស្នើសុំមកនយោបាយរដ្ឋមន្ត្រី តែមិនមានសិទ្ធិដើម្បីបញ្ជានោះទេតែអាចបញ្ជាដូចជាប្រធានប្រតិភិឬប្រធានរដ្ឋាភិបាលមានសិទ្ធិបញ្ជាចំណាយទៅលើថវិកាដែលច្បាប់ថវិកាបានបែងចែកឲ្យក្រសួងនានាក៏ដូចគ្នាដែរឧបនាយករដ្ឋមន្ត្រីនានាអត់មានសិទ្ធិទៅបញ្ជាឲ្យរដ្ឋមន្ត្រីរដ្ឋទុកចេញលុយទេអត់ទេប៉ុន្តែច្បាប់ថវិកាបានកំណត់ឲ្យក្រសួងណាប្រមាណក្រសួងណាប្រមាណ ប៉ុន្តែចាយឲ្យត្រូវខ្ទប់ឧទាហរណ៍ខាងផ្នែកក្រសួងណាមួយចំណាយទៅលើមុខផ្នែកនេះប្រមាណចំណាយទៅមុខនោះប្រមាណក្នុងករណីត្រូវធ្វើការនិយាយទៅភាពមុខសញ្ញានៃការចំណាយរបស់ខ្ទង់នេះចំណាយទៅវាសល់លុយច្រើនហើយខ្ទង់នេះចំណាយទៅវាអស់លុយអញ្ចឹងត្រូវការទេចំណាយនេះមកកាន់អាកន្លែងនេះត្រូវមានអនុក្រឹត្យរបស់នាយករដ្ឋមន្ត្រី អនុក្រឹត្យគឺទៅអត់អត់មានឧបនាយករដ្ឋមន្ត្រីណាមកចង្អេរអនុក្រឹត្យថ្ងៃថ្ងៃទេអត់ទេណាតាំងពីដើមមកគឺអនុក្រឹត្យមានដំណាក់កាលដែលខ្ញុំចេញទៅចរចាតែខ្ញុំពេលនោះអតីតរដ្ឋកម្ពុជាខ្ញុំកសាបកគលឲ្យបកជិះសុទ្ធចុះទៅលេខនេះអនុក្រឹត្យលឿនប៉ុន្តែនៅក្នុងដំណាក់កាលនៃវិរិយជាណាចាស់ទី2នេះអនុក្រឹត្យចុះហត្ថលេខាដោយនាយករដ្ឋមន្ត្រីទាំងអស់រឿងចាយលុយមិនមែនជារឿងតូចតាចទេហើយ ហើយតែជែកគ្នានិយាយអំពីភាពត្រឹមត្រូវឬមិនត្រឹមត្រូវក្នុងពេលដែលកូនខ្ញុំអត់ដឹងអីទាំងអស់តែខ្ញុំខ្ញុំមួយខាងជាយុវជនមួយខាងជាបុកតើឲ្យទទួលការប្រមាថបែបនេះទេអត់ទេបើទោះបីដោយតម្លៃណាក៏ដោយហ៊ុនសែនត្រូវធ្វើដាច់ខាតសូមបញ្ជាក់ជូនឯងឲ្យបានច្បាស់ហើយកុំសង្ឃឹមថាអាវត្ថុនេះវាអាចរស់ឡើងវិញផ្ញើសារទៅហើយកំណត់អសានុវត្តត្រឹមថ្ងៃ28ទេអ្នកឯងមិនមកទទួលឲ្យឌឺទៀត គឺថាចង់ចាញ់ជាមួយនឹងបោះខ្លាំងសក់ចិត្តទៅធ្វើស្រែនឹងឡើងថ្នោតអូខេបានអញ្ជើញឥឡូវខ្ញុំបានទទួលសារអំពីថាគ្រាន់តែទៅដាក់ពាក្យសុំទៅដាក់ពាក្យសុំខ្លាចទៅជាបើអញ្ចឹងច្បាស់ណាស់បង្ហាញច្បាស់ថាវិទ្យុនេះគឺវាជុំប្រឆាំងបើអញ្ចឹងឲ្យងាប់បណ្ដោយនោះគ្មានទេជាកន្លែងពលិតនៅនៅឯណែពលមានតែខ្លះអ្នកជនបរទេសណាក៏ដោយដែលជួបខ្ញុំខ្ញុំនឹងសួរខ្លីទេ អ្នកឯងទទួលស្គាល់ព្រោះពិភពលោកបច្ចុប្បន្នកំពុងប្រយុទ្ធនឹងព័ត៌មានខ្លាំងខ្លាយអញ្ចឹងទេខ្ញុំនឹងសួរគេខ្លីបើមិនគេលើកជាមួយខ្ញុំខ្ញុំនឹងសួរគេខ្លីទេសួរថាតើឯកឧត្តមឬលោកជំទាវចាត់ទុកព័ត៌មានថាហ៊ុនម៉ាណែតដែលជាកូនប្រុសរបស់ខ្ញុំមកចុះហត្ថលេខាជំនួសខ្ញុំហើយតែខ្ញុំពេលទៅបានព្រោះជាសិទ្ធិបច្ចេកទេសឬចូលព័ត៌មានខ្លាំងខ្លាយអានេះឯងឆ្លើយឲ្យខ្ញុំប៉ុណ្ណឹងបើថាឯងទទួលស្គាល់ថាអានឹងជាសិទ្ធិ បញ្ចេញមកទេអឺខ្ញុំជឿនឯងខ្ញុំមិនចាំបាច់និយាយជាមួយដៃទេខ្ញុំមិនចាំបាច់និយាយជាមួយដៃទេប៉ុន្តែបើណែឯងទទួលស្គាល់ថាអានឹងជាព័ត៌មានខ្លាំងៗហើយបើព័ត៌មានខ្លាំងៗក៏យកប្រយុទ្ធជាមួយអាព័ត៌មានខ្លាំងៗរឿងវាមិនមែនត្រឹមតែប៉ុណ្្នឹងទេវាច្រើនណាស់ប៉ុន្តែរឿងម្ដងនេះវាធ្ងន់ធ្ងរពេកវាធ្ងន់ធ្ងរពេកមានចេតនាវាយទាំងឪវាយទាំងកូនហើយបំភ្លឺរដ្ឋាភិបាលឥឡូវណៃសះនោះណៃចេញមើលខ្ញុំបានជំរាបឲ្យតាណៃស្គាល់ហ៊ុនសែនសាប់ហើយ ណាស្គាល់ហ៊ុនសែនស្រាប់ហើយណៃក៏ប៉ុនប៉ងបំផ្លាញខ្ញុំក៏វាច្រើនណាស់ដែរវាគ្រប់គ្រាន់ហើយសូម្បីតែខ្ញុំកំពុងតែកើតទុកហ៊ុនស្រីថ្លៃរបស់ខ្ញុំត្រូវប្រមាថមើលងាយប្រមាថមើលងាយប្រមាថមើលងាយដល់ប្រពន្ធខ្ញុំប្រមាថមើលងាយដល់ក្រុមគ្រួសាររបស់ខ្ញុំក្នុងពេលដែលខ្ញុំកើតទុកនៅពេលដែលភ័យមណៈវាត្រឹមតែប៉ះតន្តិច40អង្គការចេញមកបានខ្ញុំបយសម្លេង បញ្ជូនសម្លេងទៅលោកជំរឿនគាត់ថាទៅខ្ញុំក៏បង្ខំសើសួរទៅតែសប្បុរសថាបាលអង្គការត្រូវរដ្ឋាភិបាលវាដឹងដែរស្ត្រីដូចគ្នានេះវាដឹងទេអញ្ចឹងច្បាស់ណាស់ថាអង្គការក្រៅរដ្ឋាភិបាលដែលបង្កើតឡើងទាំងនេះគឺដើម្បីប្រឆាំងរដ្ឋាភិបាលតែប៉ុណ្ណឹងมันបានធ្វើសកម្មភាពណាមួយដើម្បីសតិការពារស្ត្រីដូចគ្នានេះព្រេងវណ្ណៈនិយាយនោះដូចជាខុសត្រឹមតែអាពាកត្រឹមថាអាណាយកដៃយកយកប្រពន្ធទៅប្រៃអត់ តែប៉ុណ្្នឹងទេប៉ះប៉ុណ្្នឹងគេឲ្យពេញវណ្ណៈផ្ញើទៅក្រសួងកិច្ចការនារីផងក្រសួងព័ត៌មានផងក្រសួងប្រិយសនីផងក្រសួងណាមួយទៀតទៅមកទៅហ៎គាត់ផងប៉ុន្តែឯភ័យបានជាប្អូនស្រីរបស់ខ្ញុំស្លាប់ត្រូវបានប្រមាថប្រពន្ធខ្ញុំត្រូវបានប្រមាថគ្រួសារខ្ញុំត្រូវបានប្រមាថអ្នកឯងអត់ចេញមកការពារចឹងថ្ងៃក្រោយកុំនិយាយពីរឿង double standard ឬ standard ថ្មីជាមួយខ្ញុំអស់នៅក្នុងអំណាចនៃការគ្រប់គ្រងរបស់ហ៊ុនសែនខ្ញុំរងចាំមើលក្រសួងកិច្ចការនារីខ្ញុំរងចាំមើលពួក NGO ទាំងឡាយ តើធ្វើតកម្មភាពការពារគ្រួសារខ្ញុំទេការពារនៅភាពថ្លៃថ្នូររបស់កូនស្រីខ្ញុំទេខ្ញុំរកចាំមើលរឿងនេះវាមិនសមរម្យតើតែសោះហ្នឹងប៉ះពាល់ស្ត្រីម្នាក់ត្រឹមពីប៉ុណ្ណឹងយើងបន្ទោសគ្នាក៏មិនបានដែរណោះអានិពន្ធនយោបាយនោះទេតែវាត្រូវទទួលការស្រីបន្ទោសទទួលការស្រីបន្ទោសប៉ុន្តែបញ្ហាដែលខ្ញុំលើកនៅទីនេះខ្ញុំអត់កាន់ជើងភ័យបណ្ណាទេក៏ប៉ុន្តែរឿងស្រីដូចគ្នា ភេកវណ្ណៈវិយុទ្ធត្រឹមតែមួយគេបំពេញលើកម្មគូសាខ្ញុំរាប់ពាន់រាប់ម៉ឺនរាប់សែនដងកម្រិតធ្ងន់ធ្ងររបស់ហេតុអីបានឯងមិនចេញមកកោទោសមិនចេញស៊ីនេះមួយដើម្បីពមៀនខ្ញុំក៏រំចាំមើលបើអញ្ចឹងវាជាការបែងចែកដាច់ស្រៈរវាងប្រឆាំងនិងគ្រប់គ្រងអញ្ចឹងខ្ញុំកណ្ដេលេងជារៀងរហូតជារៀងរហូតចាប់ពីថ្ងៃនេះតទៅគ្មានការអបអរណាមួយត្រូវបានធ្វើសម្រាប់ពួកក្រុម ដែលលៀបពណ៌គេមូលបង្កាច់គេគឺអត់ទេខ្ញុំសូមបញ្ជាក់ខ្ញុំសូមបញ្ជាក់រឿងនេះវាជារឿងខ្ញុំអត់ឲ្យភរិយាខ្ញុំដឹងទេណាដល់ទៅគេប្រហែលទេខ្ញុំអត់ឲ្យខ្ញុំប្រាប់កូនប្រាប់ទៅថាកុំប្រាប់ម៉ែកុំប្រាប់ម៉ែភរិយារបស់ខ្ញុំជួនកាលឥឡូវបែរជាថ្ងៃនេះគាត់កំពុងមើលគាត់បែរជាគាត់ដឹងប៉ុន្តែពេលហ្នឹងដោយសារគាត់កាន់ទុកបងស្រីទៅ ស្លាប់ត្រូវបានទទួលការប្រមាថមិនបានតែឯងមិនព្រមចេញហើយមកដល់រឿងអានតិចនេះអ្នកឯងចេញខ្ញុំមិនដឹងថាតើក្រសួងក្រៅពីក្រសួងកិច្ចការនារីក្រសួងប្រមាណទៀតធ្វើសកម្មភាពហើយនោះដើម្បីបំរើហើយដល់40អង្គការក្រៅរដ្ឋាភិបាលដើម្បីកល់ទុកអីមកដល់អញ្ចឹងខ្ញុំមិនមែនមនុស្សទេមិនមែនមនុស្សទេខ្ញុំជាមនុស្សភារកិច្ចខ្ញុំក៏ជាមនុស្ស អូនខ្ញុំដែលស្លាប់ទៅក៏ជាមនុស្សជាស្រីហេតុអីបានឯងតាពៀតែស្រីដែលនៅក្រុមប្រឆាំងប៉ុន្តែស្រីដែលនៅខាងរដ្ឋាភិបាលដែលឯងមិនតាពៀអញ្ចឹងពូនឯងមានន័យថាម៉េចខ្ញុំត្រូវតែធ្វើកិច្ចការឲ្យច្បាស់ណៃបានលុយពីណាប៉ាត់គាត់ណាត្រូវតម្រូវរដ្ឋមន្ត្រីមហាផ្ទៃត្រូវតម្រូវរាជការលុយបានណាពីណាសូម្បីតែបញ្ជូនទៅបានលុយណាពីណាខ្ញុំមិនធ្វើដល់ប៉ុណ្ណឹងទេបើសិនជាត្រូវធ្វើអូឌីត ដើម្បីបញ្ជាក់លុយឲ្យបានមកពីគណៈគេមានសិទ្ធិទេមហាផ្ទៃឬក៏ក៏ឲ្យអង្គភាពប្រឆាំងអំពើពុករលួយចុះដើម្បីជ្រាវជ្រៅថាលុយដែលបានផ្សាយកន្លងទៅតែធ្វើសកម្មភាពកន្លងទៅបានមកពីណាលុយជន់បត់ទេលុយជន់នេះទេហើយខ្ញុំនឹងកំដរលេងរហូតអ្នកឯងកាន់តែនិយាយថាខ្ញុំប្រើអំណាចខ្ញុំនឹងប្រើអំណាចឲ្យណៃមើលប្រើអំណាចឲ្យណៃមើលព្រោះគុំតែមិនប្រើអំណាចគុំតែឲ្យចោតខ្ញុំប្រកាសរហូតតែអំណាចត្រូវការប្រើអំណាចចេះប្រើអំណាចចោះ បើគុំតែអញ្ចឹងដែរប្រើតែបងទៅអូនទូបដៅទឹកធ្វើបដៅកុំឲ្យយុបយឺមយុបយូរសបិនច្រើនណាហើយអារឿងខ្ញុំនេះហ្នឹងហើយអានឹងដូចជាបេក្ខភាពបណ្ឌិតផងអីផងអីឈ្មោះណាមានពុទ្ធខ្ញុំជូនថ្លៃទៅអមបរិទ្ធមកពូណានៅលួងបានទៅពេលកត្រឡប់មកវិញមើលក្នុងអាកម្មរបស់គេមានពឹងណា បាននិយាយថារឿងអញ្ចឹងអញ្ចឹងគួរតែអង្គុយនិយាយនិយាយជាមួយគ្នាមិនគួរដាក់កំណត់ម៉ោងដើម្បីសុំទោសទេបានខ្ញុំឆ្លើយតបត្រឡប់ទៅវិញខ្ញុំថាខ្ញុំຕົកពេល72ម៉ោងគឺវាលើសពីការគ្រប់គ្រងដើម្បីធ្វើការទាំងអស់រອບទាំងខ្ញុំបានណែនាំឲ្យក្រសួងព័ត៌មានហៅវិទ្យុនឹងទៅនិយាយថាຕົកពេលឲ្យសុំទោសថាຕົកពេលសុំទោស អញ្ចឹងបានខ្ញុំចោទសួរត្រឡប់ទៅវិញនេះប៉ុណ្ណឹងតែយល់ទេបើថ្នាក់ចិត្តបណ្ឌិតម្នាក់ហ្នឹងគឺនៅគណៈបកប្រជាធិបតេយ្យមួយឆ្នាំហើយទៅឈរធ្វើវាគុំតែវាមិនជាប់ណាមិនជាប់តែខ្ញុំមិនថាអីទេប៉ុន្តែអ្នកឯងជួយសម្លាប់វិទ្យុនេះអ្នកឯងជួយសម្លាប់បើពេលហ្នឹងអ្នកឯងកុំកុំកុំកុំប្រមាថមើលអ្នកឯងជិតថាចាប់ទុកថាអ្នកឯងជាបញ្ញវន្តម្នាក់ ប៉ុន្តែបែរជាឯងអត់យល់នេះដែលខ្ញុំទៅសេពីកន្លើទុកពេល72មកហើយថែមទាំងឲ្យខាងក្រសួងព័ត៌មានហៅទៅធ្វើការហើយឲ្យមេធាវីត្រៀមទៀបប្រដាក់ចាំបានខ្ញុំធ្វើបញ្ជាក់ទៅវិញតែពេលបំងឃើញឆ្លោយក៏បំងឆ្លោយទាំងអស់ Facebook ខ្លួនឯងកាត់បន្ថយពេលវេលាមកនៅតែ24ម៉ោងឲ្យសុំទោសខ្ញុំដឹងអ្នកណាមិនព្រមសុំទោសជនបរទេសតែជាសម្ដែងការសោកស្ដាយហើយមាននាងណាមួយឈ្មោះវិជ្ជការចេញមកសម្ដេច គេប្រើពាក្យអធិស្ស្រ័យទៅអឺនាងនាងចាំឲ្យច្បាស់ណាបើពាក្យអធិស្ស្រ័យវាស្មើនឹងពាក្យសុំទោសគេលុបចោលពាក្យសុំទោសបាត់ហើយសម្ដេចជួនណាតលុបចោលយូរហើយនាងឯងក៏ជួយសម្លាប់ជួយសម្លាប់អាបច្ចុប្បន្នណាជួយសម្លាប់ដល់គេពិភាក្សាគ្នាខ្ញុំវាយតម្លៃទុកហើយពួកនេះអាចប្រើប្រាស់ពាក្យអធិស្ស្រ័យ សោកស្ដាយសុំការយោគយល់តែមិនទាត់តើពីសុំទោសមែនអញ្ចឹងមកដូចថាមែនអញ្ចឹងបានជាខ្ញុំចោទសួរថាសម្ដែងការសោកស្ដាយដោយសុំការអនុគ្រោះវាជំនួសឲ្យពាក្យសុំទោសបានទេអញ្ចឹងដាក់កំណត់អសានុវត្តនៃការទម្លាក់អង្គតានចុះមិនទម្លាក់អង្គតានបិទការផ្សាយណាសពសពពេលនេះទឹកណាស់ទេយោអញ្ចឹងទៅម៉ោង12:51នាទីបើហោះចេញមកហើយពេលហ្នឹងខ្ញុំអត់តាន់ដេកណា កុំគិតស្មានថាលបលបដូចចោលលុយទេសម្រាប់ប្រហោះចេញអញ្ចឹងបានដាក់ត្រឡប់ទៅវិញមិនតាល់តែមិនតាន់ត្រូវឈឺដាក់នៅក្នុងនោះដាក់ទៅតែឈឺឡើងក្រៅពីទៅមកទៀតមិនក៏មិនទាន់សុំទោសពីនេះចាំដល់ពេលយប់ក្រោយម៉ោង12យប់បានសុំទោសវាឈឺណាស់ឬវាឈឺណាស់ឬហ៎អូ មាននាងវិជ្ជការជួយសម្រាប់អានឹងថែមតែអត់ក្រៅទៅជាហើយដាក់យកមកអត់មាននិយាយហើយទៅអត់មាននិយាយហើយឥឡូវនេះលើទៀតហើយខ្ញុំបានប្រាប់ទៅនេះហើយខ្ញុំវល់ថាណៃណៃសារសម្លេងទៅឲ្យកម្មការប្រាប់ហើយយកតអ្នកដែលនៅក្នុងក្របខ័ណ្ឌនេះពួកគេមានគេហៅថាពួកដូចយើងអញ្ចឹងមានមន្ត្រីជាប់កិច្ចសន្យាគេគាត់យកទេគាត់ចប់ឥឡូវបើតែឯងទៅរកការងារបានដល់រាប់ទាំងការឡើងថ្នោតហើយទៅស្រែកសូមជួយ ខ្លាចហើយអញ្ចឹងបានតែគេថាបង្ហាញចរិតប្រឆាំងពីដើមដល់ចប់សូមជួយនេះជាការអនុគ្រោះធំណាស់មន្ត្រីរបស់យើងនៅក្នុងកន្លែងហ្នឹងខ្លះប្រឡងមន្ត្រីអត់តន់ជាប់ប្រឡងប្រមាថដល់អត់តន់ជាប់យើងសុខចិត្តឲ្យសុខចិត្តឲ្យប៉ុន្តែបើណែទទួលខ្ញុំកាន់តែអរគុណណែទៀតខ្ញុំលេងកំដរឲ្យណែមើលកំដរឲ្យណែមើលហើយកុំសង្ឃឹមថាណែអាចរស់ឡើងវិញតាមរយៈទឹកពឹងបរទេសនេះពឹងបរទេសនោះបើពឹងបានណា អាគណៈបកដែលរំលែកទៅវាបកទៅហើយវារស់ឡើងមិនបានហើយមិនទាំងទៅទៅនេះទៅមួយនេះទេហើយបិទអាមួយហ្នឹងក៏មិនធ្វើឲ្យសេរីភាពសារព័ត៌មាននៅកម្ពុជាវាអត់ដែរវាអត់មកទេផ្ទុយទៅវិញវាពង្រឹងបាននៅវិជាជីវៈសារព័ត៌មានក្រមសិលធម៌នៃសារព័ត៌មានបានត្រឹមត្រូវអាមួយនេះរំលោភពីច្រើនហើយពីច្រើនហើយវាលំងដល់ទីបញ្ចប់វាសយវារឿងអីមកវាយទាំងឪទាំងកូនវាយទាំងរដ្ឋាភិបាលកូនហើយវាយខ្ញុំជាមួយនឹងកូនកូន រឿងធ្វើមើលតែរៃសូនវិផ្ទុះឬក៏សង្គ្រាមរុស្ស៊ីអ៊ុយក្រែនមកធ្វើអត្ថាធិប្បាយណាចង់ស្រាប់ទៅទៅបញ្យល់បន្តិចរួចហើយຕົកពេលហើយសុំទោសប៉ុន្តែអ្នកឯងមិនសុំល្អល្អទៅវិញនិយាយចិត្តឱកាសរបស់ខ្ញុំខ្ញុំឲ្យអ្នកឯងសុំទោសមិនមែនសុំអធិស្ឋានទេខ្ញុំដាក់ពាក្យថាសុំទោសនៅក្នុងផ្ទៃក្នុងគេនឹងគឺអត់ឯកភាពទេហើយសុំបុគ្គលិកនៅកន្លែងនោះយល់ឲ្យច្បាស់យល់ឲ្យច្បាស់ ហើយកុំមកនិយាយនេះគេសូមអធិស្ឋានស្មើមិនសូមទោសបើអញ្ចឹងសម្ដេចជួនណាតលុបចោលពាក្យសូមទោសយូរហើយគេប្រើពាក្យតែអធិស្ឋានមកឈួតលប់ហីមីនាងមីនាងវិជ្ជការស្អីវិជ្ជការមីនាងហ្នឹងជួយសម្រាប់អាវត្ថុហើយណែស្អីលោកមីនពៅក៏ជួយសម្រាប់អាហ្នឹងដែរហើយជួនបរទេសនេះខ្ញុំបានរំលឹកសុំមកក៏មកពាក់ព័ន្ធប្រទេសនេះប្រទេសកម្ពុជាមិនមែនប្រទេសអស់លោកទេហើយឥឡូវយើងមើល ប្រទេសឥណ្ឌាគឺជាមហាអំណាចប្រជាធិបតេយ្យនៅអាស៊ីតែបែរទៅទៅបញ្ជូនកម្លាំងទៅឆែកទីតាំងសារព័ត៌មានរបស់ BBC របស់អង់គ្លេសឥឡូវគេនៅតែឥណ្ឌានៅតែប្រកាន់ចំហតែគេត្រូវខ្លួនឯងផ្សាយអាក្រក់ពីនាយករដ្ឋមន្ត្រីរបស់គេចឹងគេថានេះល្អហើយតែខ្ញុំមិនប្រើប្រាស់អំណាចទៅឆែកមើលតែឯងមានឯកសារស្អីខ្លះនៅក្នុងកន្លែងនោះតែខ្ញុំមិនប្រើអំណាចនោះបើមិនតែខ្ញុំប្រើអំណាចនោះខ្ញុំទៅរកឯកសារស្អីខ្លះហើយអ្នកណារាយការណ៍ចូលកន្លែងនេះខ្លះ ហើយប្រហែលតែណាយចេញផ្សាយណាប្រហែលតែណាយមិនចេញផ្សាយខ្ញុំមិនបានធ្វើដល់កម្រិតប៉ុណ្ណឹងទេប្រកាន់តែឲ្យប្រជុំការផ្សាយប៉ុណ្ណឹងបើណាយចេះរកការងារធ្វើបានទៅទៅអ្នកណាគេទៅមកទេតែខ្ញុំផ្ដល់ការយោគយល់សម្រាប់អ្នកដែលហត់មានកំហុសហើយអ្នកណាដែលខ្លាចខ្លាយទេទៅទៅគេកោតទោសថាលោកឧត្តមគតិអីចឹងអឺមិនបាច់ទៅទេហ្នឹងសម្ដីហ្នឹងសឹកតែជាសម្ដីរបស់ពួកចាស់ពួកចាស់